ណាជាកាន់រៀបផងដោយខ្លួនឯងប្រហែលជាយើងធ្វើពាណិជ្ជកម្មនេះมันស្របច្បាប់នេះជាជាមូលហេតុមួយយ៉ាងដែរកងចំណែកបើតាមខ្ញុំដឹង គឺឲ្យយឺតឲ្យរឹបនេះហាក់ក្នុងជាតិ3ប្រផែនទី21ខេត្តក្រុងនេះជាលក្ខណៈសម្គាល់ជាចន្ទជាតិខ្មែរក្រមប៉ុណ្ណោះមកហេតុមិនដេចបានរដ្ឋាភិបាល មិនអោយសទួសកលជាចន្ទជាតិដើមមិនអោយអឺសទួសកលអោថងជាតិខ្មែរក្រមនេះឯងហើយមិនអោយហៅទាំងខ្មែរក្រមទៀតណាហើយខ្ញុំចង់សួរទៅវិញរដ្ឋាភិបាលយួននេះណាខ្ញុំសួរទៅវិញថាចាប់បើខ្មែរក្រមមិនអោយហៅខ្មែរក្រមហៅខ្មែរស្អីបើ បើវៀតណាមនោះយកពាក្យតាមសំនៀងរបស់ខ្មែរហៅដងបាំងសុងកូឡុងនោះដងបាំងសុងកូឡុងនោះគឺជាវារៀបទន្លេមេគង្គអានឹងកម្ពុជាក្រមហ្នឹងវាចង់ក្រម ជាងគេបំផាត់ ទឹកដីកម្ពុជាអាណាចក្រខ្មែរនោះអាណាពិភពខ្មែរហ្នឹងគឺគឺមាន ប្រទេសសៀមគឺមានប្រទេសលាវណាគឺមានមៀងណាមទេ ក្រោយបានខ្ញុំច្រើននិយាយថាវៀតណាមការកាប់ទឹកដីកម្ពុជាក្រមខាងត្បូងនេះនៅ30មេសា1975ណាលោកឯងធ្វើធ្វើឡែវឹកខាន់នោះណាថ្ងៃហែខាងចិត្តនេះនោះណាំបែមឡំនេះនោះអានោះរឿងនោះរឿងលោកឯងទេណាហើយលោកឯងចូលមកកាន់កាប់ព្រៃនគរលោកឯងបាន ធ្វើអីពេលឆ្នាំណោះធ្វើ ăn mừng thọ là tuổi tác thành phố Hồ Chí Minh là 300 năm nè hãy ta bà luật ẹn vậy tham hộ bạn bì rồi chứ nam bằng cỏ thì cung bì rồi chứ nam con khmer cổ cái bà tha thì cung bì nè cổ nó rọp bọn chứ nam nè rọp bọn chứ nam hẹn bếch bạn nhung vậy tha rọp bọn chứ nam hiên vậy tha rọp bọn chứ nam ôi mưa tùm mưa tùm mưa vọt khmer cổ ដែលកសាងនៅសម្បូររង្សីកំពង់ស្ពាននោះឯងណាកសាងវត្តហើយបើខ្មែរមិននៅពេលសតវត្សទី1មកសួរតើបានកសាងវត្តនោះឯណា បានមានណាកសាង ខ្មែរកសាងពិតប្រកប373ប៉ុន្តែខ្ញុំ ប្រាប់ថាខ្មែរការការសាសនា មានសាសនាប្រពុទ្ធនេះពីឆ្នាំ300ដែលប្រប្រសង់ពីអង្គមកផ្សាយសាសនានៅអាស៊ីខាងកើត គឺមានព្រះសង្ឃពីរអង្គមកឆ្នាំ200ខ្ញុំបានមើលសភៅហ្នឹងសភៅហ្នឹងខ្ញុំបានមើលដោយផ្ទាល់ហើយខ្ញុំមិនមានលឺណាក់ណាទេហើយលោកពីរអង្គប្រសក់មិនដំបងមិនសកលលោកទេយកកំបិតហ្នឹងកាន់ដេញកាប់ប្រសង់នឹងខ្ញុំប្រាប់បងប្អូនយើងឲ្យដឹង បាន373បានយើងកសាងនៅវត្តសម្បួររង្សីកំកូកែហ្នឹង ស្រុកកំពង់ស្ពានប៉ុន្តែរដ្ឋាភិបាលនេះចង់និយាយប្រាប់ថាយើងគឺមិនចិនជាតិដើម យើងជាចិនជាតិតិចហើយចេះនិយាយតាខ្ញុំកើតនៅទីនេះបរាយពុកខ្ញុំកើតនៅទីនេះខ្ញុំកើតនៅទីនេះបើខ្ញុំមិនចិនជាតិដើមខ្ញុំជាចិនជាតិចំណាក់ស្រុកពីណាមកខ្ញុំដែលមកពីណាមកទេគឺមានមកសោះគឺមានមកពីណាមកបើខ្ញុំមកពីក្រៅមកមិនសុំរស់នៅក្នុងប្រទេសវៀតណាម ត្រូវហៅខ្ញុំជាចន្ទជាតិភាគតិចបានណាហៅខ្ញុំជាចន្ទជាតិភាគតិចបានចំណែកខ្ញុំម្ដាយឪពុកខ្ញុំយាយតាខ្ញុំ ជ្រូនជាតាខ្ញុំកើតនៅទីនេះនៅខេត្តប្រាសាទប៉ាំងហ្មងហើយសួរតើខ្ញុំចន្ទជាតិភាគតិចរបៀបមិនបិចណាចន្ទជាតិភាគតិចហ្នឹងចន្ទជាតិដែលកមៀនប្រទេសកមៀនដើមកំណើតមកនៅអាស្រ័យគេបានគេហៅចន្ទជាតិភាគតិច កងដល់ចន្ទជាតិដើមមនុស្សដែលកើតរស់នៅទីនេះណាកើតរស់នៅទីនេះបងក៏កាយដីនេះមិនគេណាបានគេហៅថាចន្ទជាតិដើមហើយណាដីកម្ពុជាក្រមហ្នឹងមិនមែនខ្មែរធ្វើមិនណាក់ណាធ្វើមិនណាអាឡូយកយកមើលមើលអយអយយួនអយយួនហ្នឹងរដ្ឋាភិបាលយួនយកកន្លែងណាដែល ជាម្ចាស់ប្រទេសហើយថាខ្មែរជាចន្ទជាតិទៀតតិចនោះឲ្យយកមក ដល់តំណាងជាកសន្តិស័ក្តិស្អីទាំងអស់គ្នាយកចេញទាំងអស់គ្នាខ្ញុំអត់បញ្ហាទេហើយហើយបើបើសិនណាយកឃើញថា បើកើតមិនវត្តសម្បួររាំងសីយួនមានមិនសម្បួររាំងសីយើងឈប់ហៅចិនចិត្តដល់យើងឈប់ហៅទៅអានោះខ្ញុំទទួលសកលកងចំណែកដែលថង3ប្រនេះມັນអោយប្រើអាវយឺតអាវរឹបនឹងມັນអោយប្រើ សួរតើលោកឯងបានអោណាឲ្យគេប្រើព្រលឹះពេលគណនីគមៀនគណនីស្លាញ់ហើយក៏និយាយពីថងបីប្រទៀតគឺមានឯណា សំខល់តែខ្មែរក្រមែនណាចន្ទជាតិខ្មែរហ្នឹងឥឡូវលោកឯងថាអុយហៅខ្មែរបានដែរលែងណា ជាតំណាងអុយខ្មែរសញ្ញាណបត្រនៃសញ្ញាណជាតិឡើងណា ដែលសំខល់ថាខ្មែរឲ្យដាក់មើលយាយកង្កកង្កឹកនោះមានដែរ យាយជាងមិនធ្វើក្រោយណាមានណាណាមានណាមានសញ្ញាតាត់ញឹកឬក៏ចន្ទជាតិខ្មែរតែយ៉ាងតក់ខ្មែរនោះមានតងយ៉ាវដៅផឹកអីក៏មានណាគឺមានណាក៏មិនមានណាមានតាត់ញឹកណាឡាយ៉ាងតក់ខ្មែរតងយ៉ាវដៅផឹកណ៎ណែដល់ក្រោយនឹងមានឯណាអោយតែតាត់ញឹកសទេនោះក៏មានអីណាដាក់ខាងក្រោមនាំសាន់មៃដល់អើយដល់ ហើយអញ្ចឹងឯងឲ្យឲ្យនេះណាសម្កល់ឡាខ្មែរឥឡូវខ្ញុំកងសនុំប្រថារដ្ឋាភិបាលបើមិនឲ្យប្រើថងជាតិហ្នឹងឲ្យជួយកែជ័យជឹងមិននឹងមកបើមិនកែជ័យជឹងមិនយើងខ្មែរក្រមត្រូវតែចាប់ឲ្យចប់នៅប្របីហ្នឹងដើម្បីបដូរជ័យជឹងមិននឹងមកបាននឹងកន្លែងហ្នឹងដែលខ្ញុំចង់ដោះដូរគ្នាឥឡូវបើចង់ឲ្យចូលថងជាតិហ្នឹងណាឲ្យឲ្យកែឲ្យកែឲ្យកែយាយជឹងមិននឹងមកពេលដើម មកឲ្យដូចដើមហើយចំណែកដែលហាមមិនអោយហៅខ្មែរក្រមចេះរឿងរ៉ាវអីមិនអោយហៅ ខ្មែរក្រមហៅ ខ្មែរក្រមទៅទៅហៅអីទៅច្បាប់អីឥឡូវលោកឯងដាក់ច្បាប់នោះមិនចេញច្បាប់នោះមិនបានមិនអោយហៅខ្មែរក្រមណាខ្មែរก่อนខ្ញុំកើតនៅទីនេះមិនគេទាំងអស់ហើយក្រមប្រទេសកម្ពុជា ប្រទេសកម្ពុជានោះហៅកណ្ដាលទៅដល់ខ្មែរខាងថៃឯណោះបានគេហៅខ្មែរលើ ហើយចេះគ្មានអ្នកណាទេតូនេះទេមានតែអាយុបងប្អូនបលិសមួយចំនួននឹងយល់ច្រឡំខ្ញុំថាមើលឃើញទៅបើងៀងភូតត្រង់ឡើងខ្លែងការពីថ្ងៃមិនទៀតណែងៀងភូតត្រង់ឡើងខ្លែងការនិយាយស្អាតដល់ không phân biệt dân tộc dân tộc nào cũng là dân tộc can bộ tất cả phải nghe dân bàn nè dân nói dân hỏi đó thấy nè ណែងៀងភុតអង្គឡើងទទួលតំណែងហ្នឹងនិយាយស្អាតណោយកងចំណែកកម្មាភិបាលបណ្ដាខេត្តធ្វើប្រដាស់ខ្ញុំមើលឃើញធ្វើប្រដាស់ទៅហើយរៀបចំទៅរៀបចំខ្លួនទៅលោកហើយខ្ញុំប្រាប់ថារៀបចំខ្លួនបោះសម្អាតនៅ2023នោះបោះសម្អាតអត់ងៀងភុតអង្គបោះសម្អាតខ្ញុំប្រាប់ឲ្យដឹងអស់លោកកុំស្មាយហើយកុំហើយបងប្អូនខ្មែរក្រមណាយុវជនខ្មែរក្រមយើងកុំខ្លាចអីសោះកុំញើត ក៏មិនខាញ់ថាគេអញ្ជើញអញ្ចឹងដូចបង្ខាអញ្ចឹងហើយដូចបងមួយនៅអីវត្តមហាធពមុខវត្តមហាធពហ្មងបងហ្នឹងកាត់នោមខាងមុខវត្តមហាធពកាត់បានឡើងយ៉ែកាត់ទូកម្ពុជាដល់ពេលមកកម្ពុជាក្រមទឹកដីកំណត់ហ្នឹង20ឆ្នាំហើយអត់ធ្វើលិខិតអត់ណែណែកញ្ញាគេគេរដ្ឋាភិបាលណានៅនឹងមុខវត្តមហាធពនឹង20ឆ្នាំអត់ធ្វើលិខិតគេហៅ បានគ្រួសារហ្នឹងអត់ធ្វើឲ្យអត់ធ្វើទាំងអស់ហើយសួរតាពេលហ្នឹងហើយដល់ពេលហ្នឹងចង់និយាយថាខ្មែរក្រមហ្នឹងអត់មានច្បាប់ឡងឃើញណារដ្ឋាភិបាលយួនធ្វើអញ្ចឹងណាដូចដេខ្ញុំអញ្ចឹងណាដូចដេខ្ញុំអញ្ចឹងត្រូវធ្វើលិខិតប្លង់ដេប្លង់អេត្រឹមត្រូវអត់ឲ្យយើងដឹងថាឪពុកយើងឆោតឈ្មោះដីហ្នឹងយើង ទៅសុំធ្វើមកភៀមថ្ងៃត្រង់អត់ឲ្យអត់ឲ្យយើងដល់ពេលឥឡូវសួរថាយើងក៏មានក្តាប់ស្នាម គេណាហើយសួរទៅกระดาษស្នាមលិខិតទាំងអស់ហ្នឹងប្រជាចន្ទធ្វើបានទេប្រយបានខ្ញុំប្រាប់ថានេះយុទ្ធសាស្ត្ររបស់យួនសម្រាប់យកដីដើម្បីបំពេញនៅចន្ទជាតិមួយឲ្យលិចឡងបាត់លើលើផែនទីនឹងមកខ្ញុំប្រាប់ថាក្រោយខ្ញុំនិយាយថាវិធានបតពេលមិនថាយួនធ្វើឲ្យខ្មែរចោះអន់ថយខ្ញុំថាកំមែនទេយួនយុទ្ធសាស្ត្រយួននឹងគឺកំណត់បន្លៃជាតិខ្មែរឲ្យអាល័យផាត់លើ ផែនដីផែនទីនឹងមកណាយើងអញ្ចឹងមិនហ្នឹងណូណូឈ្មោះ54សេនជាតិនោះក្រោយនោះផែចាយកចេញហ្មងទៅយកចេញទៅបាត់ទៅណាហ្នឹងវាចង់អញ្ចឹងវាបំបាត់អុយបាត់អក្សរដល់បាត់អក្សរវៃវត្តចោលវៃខ្លងទ្វាចោលវៃចិត្តដេចោលណាដល់ក្រោយហ្នឹងมันបំបាត់អក្សរបានទេហើយក្រោយហ្នឹងมันណែឯងនិយាយมันចប់គ្រប់ណ៎ឃើញណាបងប្អូនយើងគ្រាន់តែអានឹងគម្រាមទេ ផែនការគម្រាមកុំអោយយើងបះបោកុំអោយយើងធ្វើខ្លាំងដូចយើងលើកប្រពៃពិធី10ធ្នូអំពីសិទ្ធមនុស្សលើពិភពលោកហ្នឹងដែលអន្តរជាតិបានបង្កើតមិនដំបូងជាគេនៅ1948ហ្នឹងមិនមិនចឹងណា48ណាអា10ធ្នូហ្នឹងហើយហើយប៉ុន្តែដល់ឃើញយើងប្រពៃធ្វើពិធីនោះគឺជាថ្ងៃដំបូង